ប៉ុណ្ណាគឺសទ្ធានេះបើដូចថ្ងៃនេះអញ្ចឹងប៉ុណ្ណាពុទ្ធបរិស័ទបើដែលអាចមានប្រសាទសទ្ធាជ្រះថ្លា បើរួមសាមគ្គីគ្នាធ្វើអង្គឋិនទាននេះទៅបានញាតិញោមពុទ្ធបរិស័ទដោយសារការយល់ដឹងបើដោយសារមានចំណេះចេះដឹង បានសិក្សារៀនសូត្របាន ស្ដាប់ ប៉ុណ្ណាបានបដិបត្តិតាំងពីជីដូនជីតាមកកងញាតសន្តាន បើរហូតមកដល់បច្ចុប្បន្ននេះក៏បានស្ដាប់ព្រះធម៌ជា បន្តបន្ទាប់ជាប់គ្នាហូរហែមកធ្វើឲ្យពុទ្ធបរិស័ទប្រសង់គ្រប់ព្រះអង្គញាតញោមទាំងអស់គ្នានឹងប៉ុណ្ណាមានសទ្ធាជ្រះថ្លាដល់ដងអាដាមណាស់ប៉ុណ្ណាប្របេះពីមាត់បង្រត់ពីកបើពីមួយថ្ងៃទៅមួយថ្ងៃសន្សំលុយសន្សំកាក់ បើបានហើយគឺត្រៀមធ្វើបុណ្យធ្វើកុសលហ្នឹងប៉ុណ្ណាបើដូចថ្ងៃហ្នឹងអញ្ចឹងញាតិញោមបើដែលយើងធ្វើបុណ្យកឋិននេះកើត ដោយសារការប្រុងប្រៀបស្មារតីប៉ុណ្ណាតាំងពីប្រមាណឆ្នាំប៉ុណ្ណាតាំងពីប្រមាណខែតាំងពីដើមឆ្នាំបើឬក៏3 4ខែមុនមកម្លេះបើដើម្បីគិតថាអាត្មាអញនឹងបាន ធ្វើនៅអង្គកឋិនទានឆ្នាំហ្នឹងទ្វេប្រគេនដល់ប្រសង់សាវកណាដែលព្រះអង្គគួងចាំព្រះវសាណាអស់ត្រីមាស3ខែនេះបើនឹងបានធ្វើនៅថ្ងៃនេះនិងថ្ងៃស្អែកប៉ុណ្ណា បើពីព្រោះកឋិនទាននេះញាតិញោមជាទានដ៏វិសេសវិសាលណាស់ជាទានដ៏ប្រពៃជាអក្យទានជាទានដ៏ប្រសើរ 7ដែលប្រពុតព្រះអង្គទ្រង់អនុញ្ញាត មិនងាយបានធ្វើទេកឋិននេះញាតញោមបើក្នុងមួយឆ្នាំមួយឆ្នាំតទៅដល់កាលដល់ពេលវេលាទៅធ្វើបានកឋិនទានណាញាតញោមឃើញទេប្លែកបើចៃវរៈទានបើបច្ច័យ4បាំងស្គោលប៉ុនស្អីស្អីផ្សេងទៀត ញាតិញោមចង់ធ្វើពេលណាក៏បានដែរបើឲ្យតែមានសទ្ធាប៉ុណ្ណាបើនឹកឡើងជ្រះថ្លាពេលណាធ្វើពេលហ្នឹងបើបុណ្យជាច្រើនប៉ុណ្ណាបុណ្យសពគ្រប់ទាំងអស់ក្នុងជីវិតជាប្រកដីរបស់ញាតិញោមពុទ្ធបរិស័ទនឹងប៉ុន្តែកឋិនទានមួយញាតិញោមមិនមែនចេះតែចង់ធ្វើធ្វើបានទេប៉ុណ្ណាបើជួនកាលយើងជ្រះថ្លា3ខែមុន យើងចង់ធ្វើ3ខែមុនធ្វើបានទេអត់បានទេបើណែតលតែចូលដល់ថ្ងៃមួយរួចអាសុចណែខែអាសុចហ្នឹងថ្ងៃដែលព្រះអង្គប្រសង់បវរណាចេញព្រះវសាថ្ងៃពេញបរមីប៉ុណ្ណាបើថ្ងៃពេញបរមី ចាប់ផ្ដើមចូលថ្ងៃមួយរោចទើបយើងអាចចាប់ផ្ដើមអង្គកឋិនទានបានឃើញទេបើតទៅដល់ថ្ងៃនឹងរហូតដល់ថ្ងៃពេញបរមីខែកដឹកបើដល់ថ្ងៃពេញបរមីខែកដឹកហ្នឹងនៅតែប្រហែលថ្ងៃទៀតដល់ហើយញាតិញោមនៅតែ9ថ្ងៃទៀតទេបើចប់អង្គកឋិនទាននេះឃើញទេមានកាលអញ្ចឹងអញ្ចឹងបានគេឲ្យឈ្មោះថាកាលទាន ញាតិញោមកាលទាននឹងជាទានសពរោះដែលព្រះអង្គសម្ដែងហ្នឹងប៉ុណ្ណាណាសពរិស័កទានណាឲ្យទានតាមកាលឲ្យទានដោយក្តីអនុគ្រោះឲ្យទានដោយសទ្ធាណាញាតិញោមបើឲ្យទានដោយគោរពបើឃើញទេឲ្យទានតាមកាលអញ្ចឹងឥឡូវកាលហ្នឹងជាកាលនៃរដូវកឋិនទាន បាទអញ្ចឹងនៅពេលដែលយើងឲ្យទៀនត្រូវការអញ្ចឹងដែលប្រពុតព្រះអង្គសម្ដែងថាភិក្ខុក្រោយអំពីគួងចាំព្រះភាសាអស់ត្រី មាស3ខែមានសិទ្ធមានអំណាចអាចទទួលនៅកឋិនចៃវរកឋិនទៀនបាន ហើយពុទ្ធបរិស័ទអាចធ្វើកឋិនបានអញ្ចឹងញាតិញោមធ្វើធ្វើត្រូវតាមកាលអញ្ចឹងញាតិញោមណាក្នុងថ្ងៃណាមួយ29ថ្ងៃ នៅពេលដែលផលឲ្យវិញញាតិញោមឲ្យត្រូវតាមកាលដែរ ឲ្យត្រូវតាមកាលយ៉ាងម៉េចឲ្យត្រូវតាមកាលញាតិញោមសម័យពពុទ្ធព្រះអង្គត្រាស់ដឹងឡើងក្នុងលោកព្រះសិអាមិត្រីនៅពេលដែលយើងធ្លាប់ធ្វើទានតាមកាលអញ្ចឹងអញ្ចឹងកាលហ្នឹងគឺជាកាលនៃពពុទ្ធត្រាស់ដឹងញាតិញោមអាចកើតតនសម័យពពុទ្ធគេនេះអានិសង្ឃកើតតនសម័យពពុទ្ធកាលហ្នឹងគឺជាកាលព្រះអរិយបុគ្គលត្រាស់ដឹងនៅសច្ចធម៌ញាតិញោមត្រាស់ដឹងសច្ចធម៌ដែរគេនេះពិសេសណាស់ញាតិញោម ពុះកាលពេលវេលាបើហ្នឹងហើយកាលដែលយើងសម័យកាលដែលគេត្រូវបាន ទទួលនៅសេចក្តីសុខញាតិញោមត្រូវបានទទួលនៅសេចក្តីសុខដែរសម័យកាលដែលគេធ្វើស្រូវកើតបើញាតិញោមធ្វើកើតដូចគ្នាដែរដូចគេដែរណាញាតិញោមសម័យកាលដែលគេលុកដីបានថ្លៃញាតិញោមលុកដីបានថ្លៃដែរ សម័យកាលដែលគេរកស៊ីមាន ញាតិញោមរើសីមានដែរសម័យកាលដែលត្រូវគេទទួលបានអំណោយផលទានអំពីបុគ្គលណាមួយញាតិញោមត្រូវបានទទួលអំណោយទាននឹងដែរឃើញទេអានិសង្ឃដែលយើងធ្វើទានត្រូវតាមកាលញាតិញោមបើហើយជួនកាលប្រដៅគេធ្វើកថាទានអញ្ចឹងគេធ្វើគ្រប់គ្រប់គ្នាញាតិញោមអ្នកមានតិចធ្វើតិចអ្នកមានច្រើនធ្វើច្រើនបើសម័យយើង ពីដើមអត់ទេ តាអ្នកណាហែចូល បានតើអ្នកនឹងណាញោមណាបើផ្ទះណាហែចូលញោមណាហែចូលទឹកត្រូវទទួលខុសត្រូវទាំងអស់អញ្ចឹងតលតែអ្នកនឹង មានលុយច្រើនមិនអញ្ចឹងញាតិញោមបើហើយនៅ តាមស្រុកស្រែជនបទអីញោមពីដើមពីដើមតែគាត់ធ្វើកឋិនមួយមួយគាត់សន្សំលុយ4 5ឆ្នាំមកញោមហ៎បើបានធ្វើកឋិនមួយមួយចឹងពួកគាត់ត្រូវធានារ៉ាប់រងទាំងអស់អ្នកផ្សេងផ្សេងទៀតគឺមិនអាចធ្វើជាមួយបានទេ ប៉ុន្តែឥឡូវទៅញាតិញោមពុទ្ធបរិស័ទស្ដាប់ពធយល់ទៅថាអត់ទេបើកឋិនទាននេះបើអាចធ្វើសាមគ្គីគ្នាបាន អាចរួមគ្នាបានប៉ុណ្ណាបើអ្នកមានទៅចូលច្រើនទៅ អ្នករៀងមធ្យមទៅចូលល្មមទៅអ្នកក្រទៅ អាចចូលទៅតាមគេតាមឯងចឹងទៅបើ10000ក្តី50000ក្តី100000ក្តី20000ក្តី1លានក្តីណាញាតិញោមអាចធ្វើកឋិនបានស្រួលទេឥឡូវហ្នឹង បានស្រួលណាស់ញាតិញោមប៉ុណ្ណាបើទិញតែមកលៀងមកបើញោមខ្លះគាត់មានលុយច្រើនទៅគាត់សទ្ធាគាត់ប៉ង2 3ខែ2 3ឆ្នាំមុនហ្នឹងគាត់ធ្វើត្រៃធំទៅប៉ុណ្ណាបើណែមានអីខ្លះមានក្រែមានឆាតមានកតេលមានខ្នើយបើវត្ថុរបស់កឋិនញាតិញោមមានប្រមាណវត្ថុរបស់កឋិនវត្ថុរបស់កឋិនមានតែ3ទេ បើបើតាមព្រះវិន័យពុទ្ធព្រះអង្គសម្ដែងមកហ្នឹងញាតិញោមអត់ប្របាអីទេមានតែ3ប៉ុណ្ណា3ហ្នឹងបានដល់អីសបងមួយណាសបងហ្នឹងបើញាតិញោមឲ្យឈ្មោះថាសម្ពួត បើប្រសងឲ្យឈ្មោះថាសបងចពើណាណាសបងជីវរបើណានឹងសបងនឹងមួយហើយចៃវរនឹងពីរ បើចៃវរហ្នឹងគឺសំដៅយកបើញាតិញោមសំដៅយកខោអាវយកអាវចឹងញាតិញោមណាបើបើប្រសងសំដៅយកចៃវរគឺសំដាក់សម្រាប់គ្រឿងសម្រាប់ឃ្លុំណាញាតិញោមណានឹងទី2រួចទី3ហ្នឹងគឺសំដៅយកសង្ឃាដីសង្ឃាដីហ្នឹងបើញាតិញោមបានដល់អីបានដល់ភួយណាភួយសម្រាប់ដណ្ដប់ញាតិញោមបើ ឬក៏ភួយសម្រាប់ក្រាលសម្រានចឹងទៅប៉ុណ្ណាណែបើសង្ឃព្រះអង្គមានសង្ឃក្តីហ្នឹងមិនមែនយកទុកសម្រាប់តែមកបត់ដាក់លើស្មាទេញាតិញោមពេលរដូវលងាលោកអាចយកសង្ឃក្តីហ្នឹងទៅទៅ10បាន ពេលលោកធ្វើដំណើរទៅទីឆ្ងាយឆ្ងាយអត់មានកម្រាលក្រាលសង្ឃលោកយកសង្ឃក្តីហ្នឹងទៅក្រាលសង្ឃបានអញ្ចឹងហ៎បើគឺសង្ឃក្តីហ្នឹងគឺសម្រាប់ដណ្ដប់សម្រាប់ក្រាលសង្ឃអញ្ចឹងបានឲ្យមានពីរជាន់ណាញាតិញោម ចីវរមួយជាន់សង្កដីត្រូវពីរជាន់ព្រោះអីព្រោះសម្រាប់ដណ្ដប់រដូវរងាឥឡូវពេលរងាមកបើហើយបើសម័យពុទ្ធសង្កដីមាន2ជាន់ក៏មាន មាន4ជាន់ក៏មានព្រោះរដូវខ្លះធ្លាក់ទឹកកកមកណាញាតិញោមបើដូចនៅប្រទេសឥណ្ឌាហ្នឹងចូលដល់ខែហ្នឹងចាប់ផ្ដើមលងាលលងាតិចតិចពាក់កដាលខែ11ចុងខែ11ចូលដល់ខែ12លងាកាន់តែខ្លាំងណាបើលងាខ្លាំងណាស់ 7ហើយថ្ងៃទី6ហ្នឹងគណៈធម្មយាត្រាអាត្មាភាពហ្នឹងទៅប្រទេសឥណ្ឌាញាតិញោមនៅតែ3ថ្ងៃទៀតទៅហើយប៉ុណ្ណាបើកណាហ្នឹងអញ្ចឹងពុទ្ធបរិស័ទទាំងអស់ជ្រាបប៉ុណ្ណាថាតួរបស់កឋិនវត្ថុសម្រាប់ធ្វើកឋិនហ្នឹងមាន តែ3ទេប៉ុន្តែពុទ្ធបរិស័ទយើងទាំងអស់គ្នា មិនមែនធ្វើត្រឹមតែស្បងស្បាយត្រៃជីវរប៉ុណ្ណឹង ទេគាត់មានអានិសង្សលៀប គ្រឿងបរិខាបរិវាររបស់កឋិនគេហៅថាបរិវាររបស់កឋិនមានអីខ្លះក្រៅពីវត្ថុទាំង3ហ្នឹងបើមានកទេលខ្នើយឆាត់ក្រែមុងថែមទាំងបច្ច័យទៀតបើណាបើដល់ពេលឥឡូវស្រុក ខ្មែរយើងគឺកឋិនមួយមួយត្រូវមានបច្ច័យបើអមត្រៃញាតិញោមបច្ច័យអមត្រៃបើអ្នកណាត្រៃលៀងចឹងទៅលៀងចឹងទៅក៏អន់ណាស់ក៏100000 20